ជំរាបសួរជំរាបសួរសួស្តីបងប្អូនខ្ញុំកំពុងតែសាកតេស្តជាមួយ inverter មក2000វ៉ាត់បាទ2000វ៉ាត់20គីឡូហើយតេស្តហ្នឹងតេស្តជាស្អីខ្ញុំតេស្តបើកដើមសិនហើយហើយខ្ញុំយកអាខ្សែភ្លើងអាប្រដាប់សាកអាគុយនេះបងប្អូននេះដាក់សាកអាគុយនេះហ្នឹងហើយហើយយកភ្លើងទៅសាកអាគុយឲ្យខ្លួនវាវិញនេះហ្នឹងហើយ ខ្ញុំប្រើអាគុយម៉ូតូបាទ24វ៉ុលចង់និយាយថា24វ៉ុលតែអានេះខ្ញុំដាក់3អានេះខ្ញុំខ្ញុំប្រគំគ្នាទេបាទខ្ញុំប្រគប់គ្នាពីរនេះធ្វើមួយហើយអាធំនេះតែមួយទៅបាទវាធំអំពីវាច្រើនជាងអញ្ចឹងខ្ញុំប្រគប់អានេះពីរធ្វើមួយទៅក៏អំពីវាស្មើនឹងអាធំនឹងដែរបាទនេះឥឡូវកំពុងតេស្តយ៉ាងច្រើនម៉ោងហើយដែរបងប្អូនខ្ញុំនៅសង្ងំសង្ងំតេស្តហ្នឹងហើយនឹកឃើញតែតេស្តហើយយកមកចែកម្លេចឲ្យបងប្អូនមើលបន្តិច ហ្នឹងហើយខ្ញុំតេស្តយូរម៉ោងហើយតែមិនទាន់បានយកសាកប្រើបងប្អូនតែទោះបីតែប្រើក៏ប្រើមិនបានអីច្រើនដែរព្រោះអាគុយប៉ុណ្ណឹងពេលភ្លើងវាកញ្ឆក់ទៅវាអាចទាញភ្លើងច្រើនហើយអាគុយស្អាតអាគុយខូចទៀតនៅអាគុយយូរទៅបងប្អូនយូរហើយអាគុយនេះមើលកលិតកលាញអស់លីហ្នឹងហើយខ្ញុំក៏នឹកឃើញអីថ្ងៃនេះសាកបន្តិចបាទក្នុងរវាងនឹងគួយចាំអីវ៉ាន់គេយកមកយកមកឲ្យនេះនេះខ្សែភ្លើងពី វាអគុយចូលទៅក្នុង inverter បងប្អូនអានេះខ្ញុំបលែងភ្លើងបលែងភ្លើងទៅសារអគុយ11អំពែជាងបងប្អូនណាបាទ11អំពែ24វ៉ុលតែវាវាពិសាអគុយទៅវាធ្លាក់ទៅសល់22វ៉ុលបាទវាសាវាជុំអានឹងគេហៅថាវាជុំខ្លួនឯងឥឡូវចាំមើលអា DOM power supply នេះវាសាអគុយ 11អំពែបាទ11អំពែហើយចាំមើល inverter វាស៊ីវាអគុយមកវិញបាទ inverter វាស៊ីវាអគុយមកវិញ1អំពែក្បះ8វាស៊ីតែ1អំពែទេបងប្អូនហើយអញ្ចឹងមានន័យថាចំណាញ់តែតែយើងយកទៅប្រើទៅយើងអត់ទាន់ដឹងថាប្រើទៅវាចំណាញ់ប៉ុណ្ណាតែចង់និយាយថាវាចំណាញ់អានោះ11អំពែ 11អំពែយកភ្លើងពី inverter ភ្លើង220បាទភ្លើងឆៅពីរំ220ពី inverter ទៅទៅវិលជុំទៅទៅសាបាទទៅសាអគុយវិញនឹងទៅសាអគុយវិញហើយចេញពីអគុយចូលទៅក្នុង inverter វិលអញ្ចឹងចេញពី inverter ទៅសាអគុយបាទពីត្រឡប់3ត្រឡប់ឲ្យវិលមុខខ្លួនឯងទៅហើយខ្ញុំចង់មើលវារាំង ច្រើនច្រើនម៉ោងទេមិញខ្ញុំសាកនេះជាង1ម៉ោងហើយនេះអានេះឲ្យ stand by ខ្លួនឯងហើយថ្ងៃមុនខ្ញុំសាក stand by អាគុយ3ហ្នឹង stand by ខ្លួនឯងហ្នឹងបានដល់1ម៉ោងអស់ហើយតែនេះខ្ញុំដាក់ដាក់នេះសាកមើលតែខ្សែហាំងក្តៅបន្តិចវាមិនមែនក្តៅខ្លាំងទេខ្សែជាមួយខ្ញុំបាញ់មើលឥឡូវបាញ់លើក្តារនេះសិនអាលើក្តារនេះ33ហើយបាញ់ខ្សែ បាទ36 36បាទ36ហើយបាញ់ដុំ power supply បាទ33ហើយបាញ់កន្លែងដូចនេះបន្តិច39ហើយមកអគុយ 34មួយនោះ34ហើយបានកន្លែងខ្សែភ្លើងណា36បាទខ្សែភ្លើងខាងក្តារបន្តិចមកតានេះ32កន្លែងឌុយហ្នឹងកន្លែងចាប់ហ្នឹងគីឡូមានច្រេះមិនអី36 31អានេះណែនល្អ31បាញ់កន្លែងខ្សែតានេះ 39បង40 40បាទហាងក្តៅដែរក្តៅបន្តិចព្រោះខ្សែវាតូចវាត្រូវបខំវិលមកខ្សែអាគុយវិញ35អក្សរត33 33ដំនោះ39 38 39ហើយ emitter កំពុងដើរ ដាច់បងប្អូនដាច់ខ្ញុំសាកមកសាកមកតាំងពីម៉ោងម៉ោង9ជាងឥឡូវម៉ោងមិន10ជាងវាវាចូលជិត2ម៉ោងឥឡូវអ៊ីនធឺដាច់បាទដាច់ហ្នឹងហើយដាច់យើងប្រើអគុយឲ្យធំយ៉ាងនេះបន្តិចអគុយនេះខូចបាទឥឡូវនេះបាត់សិន អាអគុយដូចប្រាប់មិញហ្នឹងអគុយនេះភ្លើងវាកាន់ទៅល្អទេពេលវាទាញអញ្ចឹងទៅវាឆាប់អស់ភ្លើងអូខេបាទសរុបអគុយតូចប្រើអត់កោតអត់កើតទេហើយតូចផងហើយអគុយប្រហែលឆ្នាំហ្នឹងគេផ្លាស់ម៉ូតូមកខ្ញុំចិត្តតែរើសទុករើសទុកបងប្អូនផ្លាស់ម៉ូតូភ្ញៀវបាទមិញនឹកឃើញអាសាកមើលបាទប្រើបានមួយសបកធំធំបាទជិត2ម៉ោងអានេះជួយបានជិត1ម៉ោង គឺតែជួយលេងរួចអញ្ចឹងណាហ្នឹងហើយខ្ញុំទាញភ្លើងឡើងឡើង11អេអានោះបាទក្តៅដែរតាម4បាញ់នៃការ៉ូពេញ7បាញ់ជាងពេញ4 ខេអញ្ចឹងមានន័យថានេះក្តារបន្តិច34អូខេអរគុណច្រើនបង